តួឯករបស់ Man U បច្ចុប្បន្នដែលមើលទៅលេចធ្លោជាងគេ David De Gea អ្នកចាំទីអេស្ប៉ាញ David De Gea អ្នកចាំទីអេស្ប៉ាញ David De Gea គឺអ្នកកីឡាករដែលលេចធ្លោជាងគេ Ronaldo ក៏អត់លេចធ្លោដែរអត់លេចធ្លោទេ Bruno មិនក៏លេងមិនល្អដូចរដូវកាលមុនដែរខ្ញុំមើលឃើញថាអញ្ចឹងណាខ្ញុំមើលឃើញ The Gear ដែលល្អជាងគេក្នុងក្រុម Man U អ្នកចាំទីដែលជួយបាននៅនៅបាល់ដែលគ្រោះថ្នាក់ របស់ក្រុមមេនយូបាទបើសិនជាមិនមានដេគាទេរដូវកាលនេះដឹងយ៉ាងណាយ៉ាងណីទេមេនយូខ្ញុំនិយាយតាមត្រង់បាទបាល់កីឡាករខ្សែការពារដូចជាមួយហ្គៃអឺអីធ្វើឲ្យខូចដេគាជួយបានច្រើនណាបាទ Bruno ឆ្នាំទៅល្អបាទប៉ុន្តែបច្ចុប្បន្ននេះប្រហែលប្រកួតក្រោយពីសុកជាចេញមកនិយាយរួមតាំងពីដើមដើកាលទាំងសុកជានៅក៏ដេគាលេងល្អខ្ញុំមើលឃើញអ្នកចាំទីនឹងគឺជួយបានច្រើនបាទ សាន់ឆូគាត់លេងល្អហើយបាទគាត់លេងល្អមិនថាអត់ល្អទេរដូវកាលហ្នឹងគាត់លេងល្អរបស់គាត់ហើយប៉ុន្តែក៏ខ្ញុំមើលឃើញថាអ្នកចាំទីដូចជា សំខាន់ជាង នៅក្នុង នៅក្នុងការលេងរបស់ Man U រដូវកាលនេះបាទអើយបាទចឹងមិនថាក្រុមខ្លះគឺពឹងផ្អែកលើអ្នកចាំទីណា បាទកុំច្រឡំណា ជ័យជំនះខ្លះគឺអ្នកចាំទីជាអ្នកជួយទេបាទកុំច្រឡំថាខ្សែបំរើខ្សែប្រយុទ្ធអីអឺជុំការសុទ្ធចូលគេមែនបាទឈ្នះគេ1-0 2-0មែនប៉ុន្តែបាល់យើងមើលបាល់គេបុកមកវិញវាមានអឺឱកាសរបស់គេច្រើនពេកហើយអ្នកចាំទីជួយបានច្រើនយើងមិនអាចប្រកែកថាអ្នកចាំទីនឹងអន់ទេបាទភាគច្រើនយើងឃើញឲ្យតែចប់ការប្រកួតមែនអត់ម៉ាត់ដេគាអីចឹងទៅឈ្នះគេ1-0ដេគាជួយបានចង់10បាល់ឯងលេងមួយយូកសលឯងបងប្អូនឃើញ បាទអញ្ចឹងក្នុងឆ្នាំនេះតាំងពីដើមដើការមកដល់ពេលនេះខ្ញុំមើលឃើញបាទពីរនាក់វាអាចមានរ៉ូណាល់ដូដែរព្រោះរ៉ូណាល់ដូគាត់ទាត់បាល់ចូលទីច្រើនដែរណាបាទហើយក្រៅពីនឹងដេគាបាទបាទខ្ញុំមើលឃើញដេគាអូខេអញ្ចឹងយើងនិយាយរឿង Chelsea បន្តទៀតអញ្ចឹង Chelsea បញ្ហារបស់កីឡាករលូកាគូនេះខ្ញុំគាត់ថានឹងដោះស្រាយបាន មិនបាន គឺនៅរដូវកាលក្រោយហើយបើសិនជាគាត់ តែខ្ញុំមើលទៅបើគាត់និយាយពាក្យនឹងហើយក្នុងអារម្មណ៍របស់គាត់គឺមិនស្មោះស្ម័គ្រមួយ Chelsea ទេបងប្អូនចាំមើលណាបាទឥឡូវគាត់និយាយថាគាត់យល់ច្រឡំទៅចុះបាទប៉ុន្តែខ្ញុំមើលឃើញថាមិនយូរទេនឹងគាត់ចេញវិញតាក់ទងទៅនឹងអឺខ្សែការពារ Chelsea នៅមិនទាន់អាចដោះស្រាយបញ្ហាវិបត្តិខ្សែការពារដូចជាកីឡាករខ្សែការពារសំខាន់ដូចជាអង់តូនីយ៉ូរ៉ូឌីហ្គើអីដែលចង់ចាក់ចេញនៅមិនទាន់មានដំណោះស្រាយនៅឡើយទេគាត់នៅតែមិនទាន់បន្តកិច្ចសន្យាបន្ថែម ដោយឡែក Thiago Silva បានយល់ព្រមបន្តកិច្ចសន្យារហូតដល់ឆ្នាំ2023ហើយខ្សែការពារស្ដាំ Aspilicueta ក៏មិនទាន់បន្តកិច្ចសន្យាថ្មីបន្ថែមដែរស្របពេលដែលក្រុមបាសេឡូណានិងក្រុម AT Madrid ចាំត្រងយក Aspilicueta នៅពេលដែលកិច្ចសន្យារបស់គាត់ដាច់ជាមួយនឹងក្រុម Chelsea អស់ពលភាពមួយ Chelsea AT Madrid បានចូលរួមប្រជែងជាមួយនឹងបាសេឡូណា នៅក្នុងការតាមយក សេសា Aspilicueta នៅ ខែមករាឆ្នាំនេះ ឬក៏រដូវកាលក្រោយបន្ទាប់ពី ក្រុមអាតេម៉ាឌ្រីតគ្រងនឹងលក់កីឡាករខ្សែការពារអង់គ្លេស Kieran Trippier ឲ្យទៅក្រុម Newcastle នៅខែមករាឆ្នាំនេះក្នុងតម្លៃជាង20លានផោនបាទប្រហែលជាង20លានផោនបាទប្រហែលជា Newcastle ទិញយកហើយហើយ Kieran Trippier ក៏គាត់ចង់វិលមកលេងនៅអង់គ្លេសវិញដែរគាត់ចង់មកលេងនៅអង់គ្លេសវិញហើយគាត់អឺ ផែញូកសលព្រមដំបូងមែនញូចង់ចង់បានគាត់ឥឡូវមែនញូបាត់ស្នាត់ឈឹងតាំងពីលោកបារ៉ាហ្វ្រនិកមកដល់មែនញូដូចជាអត់លេងចង់បាន current trip ជាទៀតហើយការលោកអូឡេនៅអូឡេចង់បាន current trip ជាតែឥឡូវនេះមានតែញូកសលទេ ហើយការចរចាគ្នាមាត់នឹងមាត់គឺព្រមព្រៀងគ្នាហើយរងចាំការប្រកាសនៅជាផ្លូវការនៅនៅការផ្ទេរជាផ្លូវការហើយតម្លៃតាមដឹងគឺជាង20ជាង20លានផោនសម្រាប់ current trip ជាទៅញូកសល អញ្ចឹងសេសាលស្ព្លីហូតាមានក្លឹប2គឺអាតេហើយនឹងបាសេចង់បានដែលឡាយខ្សែការពារឆ្វេងមកកអឡុងសូក៏នៅមិនទាន់មានដំណោះស្រាយនឹងបន្តសញ្ញាថ្មីបន្ថែមដែរនិងខ្សែការពារដេនម៉ាកគ្រីស្ទៀនសំទោសអាន់ដ្រេគ្រីស្ទៀនសិនក៏នៅកំពុងចរចាបន្តកិច្ចសន្យាបន្ថែមជាមួយ Chelsea ស្របពេលនេះ Chelsea ហើយនឹងក្រុម Real Madrid ក៏បានឲ្យដឹងថាក្រុមទាំងពីរនេះក៏ក៏បាន ក៏បានបង្ហាញនៅចំណាប់អារម្មណ៍ទៅលើខ្សែការពារអន្តរជាតិរបស់ទូគីបាទ Medri អឺ Demerel Medri Demerel ខ្សែការពារទូគីរបស់ក្រុម Juventus ដែលបច្ចុប្បន្នកំពុងលេងខ្ចីជើនៅក្នុងក្លឹប Atalanta ណាបាទ Medi under Medi Medi Demerol នេះជាច្រឡំជាប់មាត់ Demerol ខ្សែការពារទូគីណាពងលេងខ្ចីជើក្នុងក្រុម Atalanta តែគាត់ជាកម្មសិទ្ធិរបស់ក្រុម Juventus ឥឡូវ Real ផង Chelsea ផងពួកក្រុមទី2ពងរកស្វែងរកខ្សែការពារ Real ក៏មិនទាន់ច្បាស់ថា Rudiger មកចូលរួមដែរហើយ Chelsea ក៏មិនច្បាស់ថា Rudiger បន្តកិច្ចសន្យាដែរបាទ Hule Konde របស់ Sevilla ក៏នៅ Chelsea ចង់បាន Man U ចង់បានដែររបាយការណ៍ណា បើសិនជា Man U លក់ Phil Jones អាច Man U ទៅអឺ Hule Konde របស់ Sevilla ហ្នឹងហើយហើយ ហើយ Rudiger ក៏មិនទាន់ប្រកតអញ្ចឹងវានៅអាសេមអាសាមពេញហ្នឹងវាមិនទាន់ច្បាស់លាស់តែ Rudiger ចេញក៏មិនចេញខែមករាដែរបងប្អូនវាអាចចប់លើការហ្នឹងពីព្រោះចប់លើការហ្នឹងបានកិច្ចសន្យាគាត់របស់ជាមួយ Chelsea វាចប់ជាស្ថាពរអញ្ចឹងគាត់អាចជ្រើសរើសក្លឹបបានតែសំខាន់គាត់អត់តគេសន្យា នេះវាជាការបារម្ភបាទអញ្ចឹងធ្វើ Chelsea ពងស្វែងរកហើយបាទពងស្វែងរកមាន Mathis Delic របស់ក្លឹប Juventus ផងហើយនិង Demerol របស់ក្លឹប Juventus ទាំងពីរហ្នឹងបាទ អូខេហើយងាកទៅរឿងមួយទៀតពាក់ព័ន្ធទៅនឹងក្លឹបអីគេចេះបាទបាសេឡូណាវិញបាទមិញនិយាយ Chelsea និយាយ Arsenal ខ្លះហើយហើយ Man U Man City ខ្ញុំនិយាយហើយខ្លះរឿងតាក់ទងនឹង Haaland តាក់ទងទៅនឹង Kane ខ្សែប្រយុទ្ធអីដោះដូរទៅមកទៅមកណានឹងសពាក់ព័ន្ធគ្នាហើយបាទតាក់ទងទៅនឹងរឿងបាសេគឺមានការមកដល់របស់ Ferran Torres 65លានអឺរ៉ូទិញមកពីក្រុម Man City បាទខ្ញុំបានលើកឡើងហើយថា កាលពីសប្តាហ៍មុនខ្ញុំថា Ferran Torres នេះខ្ញុំមិនយល់ថាហេតុអីបានជា Man City ព្រមលក់គាត់ទេប៉ុន្តែទុកជាយ៉ាងណាក៏ដោយគឺរឿងនេះវាបានកើតឡើងទៅហើយអញ្ចឹងយើងគឺត្រូវទទួលយកថា Man City លក់មែនហើយ Ferran Torres ក៏ចង់ចេញបាទហើយក្លឹបបាសេឡូណាលោក John Laporta ដែលជា President ក្លឹបហ្នឹងគាត់បាននិយាយថានេះគឺជាការចង់បានរបស់ Xavi Xavi ទាមទារឲ្យក្លឹបទិញយក Ferran Torres អញ្ចឹងលោកក៏ជូនកាដូឆ្នាំថ្មីដល់ Xavi គឺ Ferran Torres មានការរិះគន់ជាច្រើនថាអូបាសេ គឺมันមានលុយគ្រប់គ្រាន់ក្នុងការចំណាយទិញកីឡាករទេបាទมันមានលទ្ធភាពក្នុងការទិញកីឡាករទេតែមួយរយៈនេះក្លឹបបាសេឡូណា បានចេញមកហើយជាពិសេសគឺ president ក្លឹបថាបាសេនឹងចូលទៅក្នុងទីផ្សារជាមួយនឹងការនាំយកកីឡាករដែលមានគេឈ្មោះ ល្បីល្បីនឹងមកផ្សារជាថ្មីម្ដងទៀតបាទណាគេប្រអាប់គេចង់មើលងាយថាបើសេអត់លុយ បាទលោកចនឡាប៉ុន្តែក៏ចេញមកថាអត់ទេបាសេនឹងនាំយកកីឡាករឆ្នាំឆ្នាំល្បីល្បី យកមកចូលរួមជាមួយបាសេទោះបីជាមានបំណុលជាង1000លានអឺរ៉ូក៏ដោយនេះជាការឆ្លើយតបវិញរបស់ President Club ម្ចាស់ក្លឹបប្រធានក្លឹបមានម្ចាស់ទេបាទប្រធានក្លឹបរបស់ Barcelona ហេតុផលយើងអត់ដឹងថាយ៉ាងណាយ៉ាងណីទេគាត់ថាជពាក់គេជពាក់ទុកម្លាយសិនទៅប៉ុន្តែបើចំណូលបានគឺចាយទិញកីឡាករកុំឲ្យកុំឲ្យរបៀបថា ក្លឹបធ្លាប់ខ្លាំងធ្លាប់ល្បីធ្លាប់កែវាបាត់បង់ទៅវិញបាទដោយសារអត់លុយបាទតែឥឡូវនឹងកូវីដវាស្រាក់ស្រានទៅក៏បានលុយបានអីខ្លាំងវិញហើយបាទចាប់ដើមទិញតទៀតអញ្ចឹងហាឡាន់ក៏ស្ថិតក្នុងបញ្ជីទិញចូលរបស់បាសេដែរបាទដោយឡែក Ferran Torres នេះហើយឥឡូវនេះរឿងមួយទៀតគឺតាក់ទងទៅនឹងខ្សែប្រយុទ្ធរបស់ក្រុម Juventus Morata Alvaro Morata ក៏កំពុងតែចរចាជាមួយនឹងក្រុម Barcelona ព្រមព្រៀងគ្នាហើយហើយបាទ Alvaro Morata គាត់ព្រមមក Barcelona ក៏ព្រមក៏ព្រមមកហើយរឿងរឿងរឿងផ្ទាល់ខ្លួនរវាង personal agreement ណារវាងកីឡាករហើយនិងក្លឹបគឺព្រមព្រៀងដោយឡែកបញ្ហារបស់អាវរ៉ូមមរតាគឺនៅលើក្លឹបទាំង3ដែលជាសម័យក្លឹប2ដែលជា សម័យគឺជួបន្ទុះនេះខ្ចីជើងមរតា2រដូវកាលពីក្រុមអាទេឥឡូវបានមករដូវកាលកន្លះហើយនៅសល់6ខែទៀតគឺចប់ការខ្ចីជើង2ឆ្នាំ ពីក្រុម អាទេម៉ាឌ្រីតហើយដូច្នេះក្លឹបដែលជាម្ចាស់ដើមរបស់មូរ៉តាគឺអាទេម៉ាឌ្រីតមិនមែនជូវិនទូទេណាបាទជូវិនទូខ្ចី2ឆ្នាំឥឡូវបានមួយឆ្នាំកន្លះហើយ6ខែទៀតបានពាក់កណ្ដាលរដូវកាលនេះអស់ហើយមូរ៉តាឆ្នាំក្រោយចេញបានឥឡូវនេះវាមាន ពាក់ព័ន្ធរឿងថាមូរ៉តានេះត្រូវមកបាសេខែមករានេះវាមាន3វិគីបាសេជូវិនទូ4នោះបាសេជូវិនទូមូរ៉តាហើយអាទេ ដោយឡែកមូរតាមួយបាសេ គឺគេត្រូវរើគ្នាគេព្រមមកតែ បាសេត្រូវដោះស្រាយជាមួយអាតេហើយនឹងជូនទុះឥឡូវនេះអាតេម៉ាឌ្រីតចោទបាសេឡូណាថាបានតាក់ទងគេហៅថាលួចតាក់ទងតាក់ទងអត់ស្របច្បាប់ចោះចាអត់ស្របច្បាប់ជាមួយនឹងមូរតាដោយឡែកអត់ជូនដំណឹងគេជាអាណាព្យាបាលឲ្យដឹងមុនដំបូងភាគរយខ្ពស់មែនតើថាមូរតាមកក្រុមបាសេហើយចិត្តត្រូវរើ គ្នាហើយ ឥឡូវភាគីអាតេម៉ាឌ្រីត ចេញមកបកស្រាយគឺគេអត់សប្បាយចិត្តជាមួយនឹងការលួចតាក់ទងពីក្រោយខ្នងគេទេបាទបើសិនចង់បានគឺចូលចែកជើដល់មេបា បាទមិនមែនតាក់ទងតែកលាករអញ្ចឹងហើយហើយជួនទូនោះក៏គ្មាន សិទ្ធិទៅលក់អីដែរបាទជួនទូខ្ចីពីគេដែរហ្នឹងបាទប៉ុន្តែគីឡូគេមានក្លោះណាដែលជួនទូត្រូវបានប្រហែលភាគរយពីការលក់ហ្នឹងណាបាទព្រោះជួនទូគេចំណាយប្រាក់ឈ្នួលប្រាក់អីឲ្យ2ឆ្នាំហ្នឹងដែរ បាទអញ្ចឹងភាគីហ្នឹងវាដូចរឿងដីទំនាស់ដីធ្លីអញ្ចឹងនិយាយមួយម៉ាត់ដូចទំនាស់ដីធ្លីហ្នឹងបងប្អូនបាទព្រោះរឿងនេះគឺមើលទៅតំដងថាអញ្ចេះថាដីមួយដីមួយហ្នឹងវាមានម្ចាស់ពីរបីបែងចែកគ្នាវាអត់ដាច់យើងអាបាសេនេះគឺជាអ្នកទិញថ្មីអ្នកទិញណាអ្នកទិញហើយទៅទិញពីមនុស្សដែលមិនមែនជាម្ចាស់កម្មសិទ្ធិម្ចាស់កម្មសិទ្ធិគឺ real ឬគឺ AT Madrid យើងទៅទិញពីជួនទុះដែល ដែលសុំសិទ្ធគេជ្រកកោននៅលើដីធ្លីហ្នឹងហើយអាអ្នកសុំសិទ្ធជ្រកកោនហ្នឹងហ៊ានលក់ឲ្យគេអាម្ចាស់គេដើមនេះគេអត់អត់អឺអើយើងទៅហ៊ានលក់ឲ្យគេអានេះមើលទៅដូចតំណោះដីធ្លីឬមូរ៉ូតាបាសេនិងអាទេមន្ត្រីខ្ញុំមើលទៅឃើញអញ្ចឹងបាទឥឡូវយើង ថាអត់ដឹងថាវាអាចជោគជ័យឬមិនជោគជ័យទេប៉ុន្តែវាមិនធ្ងន់ធ្ងរដល់ចំណោះដីធ្លីវាស៊ីសងលើអាទេថាអូខេទៅបានហើយបាទគេលោកអាទេក្តៅក្រហាយមួម៉ៅអីដែរគេមិនអោយទៅខ្ញុំមិនដឹងបាទ ណាបាទអញ្ចឹងមរតាគាត់ព្រមហើយគាត់ចង់ទៅលេងបាសេហើយតែមរតាធ្លាប់អតីតកីឡាកររៀលបាទភាគច្រើនកីឡាកររៀលក៏មិនសូវទៅបាសេដែរតែមរតានេះវាយទៅហើយបាទពួកគាត់បនេចរច្រើនក្លឹបហើយរៀលចេញរៀលយូវិនទូសចេញយូវិនទូសមក Chelsea ចេញ Chelsea ទៅ AT ចេញ AT យូវិនទូសវិញហ្នឹងមរតា